មានវត្ថុយៈអ្វីខ្លះយកទៅដាក់បង្ហាញក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តខាងមុខនេះវត្ថុយៈដែលនឹងត្រូវដាក់បង្ហាញនៅក្នុងកម្មវិធីបុណ្យភូមិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខួប10ឆ្នាំត្រូវបានរៀបចំហើយដែលមានដូចជា មួកស្លឹកថ្នោតយៈចាប៉ីយៈអង្រុតយៈបំពង់ទឹកថ្នោតយៈស្មុកយៈកន្ត្រងប្រហុកយៈនិងសម្បុកពងមន់យៈ សូមជម្រាបថាព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលធ្វើឡើងថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះធ្វើឡើងក្រោមប្រធានបទក្តីស្រមៃនិងក្តីសង្ឃឹមដើម្បីជាការលើកយកនៅកេរដំណែល អរិយធម៌វប្បធម៌ទំនៀមទម្លាប់និងស្នាដៃរបស់បុព្វបុរសខ្មែរមកធ្វើការរំលេចឡើងជាផ្ទាំង នៃទស្សនីយភាពវប្បធម៌ជាច្រើនដូចជាល្បែងប្រជាប្រិយរបាំបុរាណរបាំប្រពៃណីនិងរបាំប្រជាប្រិយការបង្ហាញពីជីវភាពរស់នៅរបស់ប្រជាជនកម្ពុជានៅតាមតំបន់និងសិល្បៈទស្សនីយភាពជាច្រើនទៀតអង្គរសង្ក្រាននៅឆ្នាំនេះនឹងមានលក្ខណៈកាន់តែលេចធ្លោធំជាងបណ្ដាឆ្នាំមុនមុនដោយមានការប្រមូលផ្ដុំនៅកម្មវិធីព្រឹត្តិការណ៍និងតួអង្គនិមិត្តរូបសំខាន់សំខាន់។ តាមឆ្នាំនីមួយនីមួយនៃអង្គរសង្ក្រាន្តក៏ដូចជាវត្ថុ ពិសេសពិសេសដូចជាវត្ថុយៈមកជួបជុំគ្នា ដែលឆ្លុះបញ្ចាំងតាមរយៈកម្មវិធីចំនួន44កម្មវិធីនៅតាមទីតាំងឬតំបន់ចំនួន6ផ្សេងគ្នាកើនឡើង4ទីតាំងប្រៀបធៀបឆ្នាំ2013និង បានមានកំណើនយុវជនស្ម័គ្រចិត្តជាច្រើនចូលរួមរហូតដល់2324នាក់ក្នុងឆ្នាំ2013និង4249នាក់នៅ ក្នុងឆ្នាំ2018 នេះបើតាមការបង្ហោះរបស់ Facebook Page ព្រឹត្តិការណ៍អង្គរសង្ក្រាន្តចាពិតជាចង់ទៅទស្សនាខ្លាំងមែនទែននៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខាងមុខនេះកម្មវិធីបុណ្យភូមិនៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តខួប10ឆ្នាំគឺ បានរៀបចំយ៉ាងអធិកអធមខ្លាំងមែនទែនដោយបានដាក់បង្ហាញនៅវត្ថុយៈអស្ចារ្យដូចជា ចាប៉ីដងវែង